ងជប់គិតថាយើងសំខាន់ក្នុងបែរដងគេពេលកន្លងយើងជាមនុស្សកំដរតែពីខាស្នាយគ្មានទេសម្រាប់យើងមិនដឹងបំដៃឲ្យចិត្តរឹងដា ឈឺចាប់ខ្ញុំមិនបែប